ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមកអាប់ដេតថ្មីតាក់ទងទៅនឹងរបៀបនៃការបង្កើត Moon Tune បាទ2023អញ្ចឹងឃើញថាឥឡូវវាអាប់ដេតថ្មីថ្មីគឺច្រើន បាទច្រើនមែនតើច្រើនតាក់ទងទៅនឹងអាចប់ contact GM 30ថ្ងៃហ្នឹងក៏វាប្លែកហើយឥឡូវហ្នឹងវាតាក់ទងទៅនឹងការបង្កើត Moon Tune នេះគឺវាអាប់ដេតមកតាណាគ្លៀបានន័យថាពីមុនគឺយើងមាន sign up with Gmail ជាមួយនឹង fast sign up បាទ ចឹងអាហ្នឹងយើងបង្កើតទៅគឺតម្រងវាមាន2វាមានឆ្វេងមានស្ដាំណាតែឥឡូវអត់ទេពេលដែលបងប្អូនចូលមក register មុនធូនមកបង្កើត account មុនធូនបាទគឺវាមានខាងលើហ្នឹងគឺយើងគ្រាន់តែ text ខាងលើប៉ាច់មកនេះខាងលើនេះខ្ញុំខ្ញុំអត់ហ៊ានថយក្រោយដោយសារតែខ្លាចវាជាប់ contact GM នេះគឺយើងធ្វើបានហើយគឺធ្វើតែម្ដងបាទបន្ទាប់មកយើងមិនចុចយកខាងខាងលើគេ recommend មុនធូន account ហ្នឹងមែនទេ នៅពេលដែលចូលដល់ទម្រង់បែបនេះបងប្អូនខ្លះក៏អត់ដឹងទេថាត្រូវធ្វើបែបណាគាត់ឆ្ងល់ខាងក្រោមត្រូវដាក់អីខ្លះបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ថាអត់ចាំបាច់ខ្វល់ពីអា username មុនធូននេះទេព្រោះព្រោះថាអាហ្នឹងពេលបងប្អូនបង្កើតទៅវាជាប់នៅខាងលើនេះដែលចំណាំបងប្អូនថា Gmail ផ្សេងអាលើផ្សេងណាបាទអញ្ចឹងបងប្អូនមិនបាច់ដាក់ទេពួកខ្ញុំបង្កើតតាំងពីដើមខ្ញុំអត់ដែលបង្កើតមានអាហ្នឹងទេ អាហ្នឹង username បើនិយាយខ្លីនេះយើងអាចប្រើប្រាស់អាហ្នឹងជាមួយនឹង password lock ចូលក៏បានអាចចាំអាចប្រើប្រាស់ Gmail ទេតែខ្ញុំ recommend ថាដាក់ទៅ Gmail password បានហើយអញ្ចឹងឥឡូវជាមួយខ្ញុំបង្កើតរបស់បងប្អូនមើលជាក់ស្ដែងតែម្ដងណាបាទអញ្ចឹងបងប្អូនបង្កើត Gmail ថ្មីមួយបាទឥឡូវខ្ញុំសូម copy យកមកដាក់តែម្ដងបាទអញ្ចឹងយើងដាក់ Gmail ខាងលើខ្ញុំសូមបិទបាំងតិចដោយសារតែ account នេះ account របស់គេណាខ្ញុំ register account គេបាទគេទិញ100ជាងណា account នេះបាទអឺយើងដាក់ password បាទ password យើងដាក់មានអក្សរធំអក្សរតូចលេខខ្ញុំបញ្ជាក់បន្តិចណាហើយ confirm password នេះយើងដាក់ទៀតមកបាទ confirm password បើគេអត់ឲ្យយើងអាចដូរតម្រង់ឲ្យទៅបាទនេះ password ហ្នឹងវាអត់ឲ្យវាវែងពេកអញ្ចឹងទៅអញ្ចឹងយើងដាក់ password ថ្មីចុះខ្ញុំចាំតិចខ្ញុំសូម copy សារថ្មីដោយសារតែ password នេះវាវែងពេកអញ្ចឹងគេអត់ឲ្យអញ្ចឹងយើង delete ចោលវិញសិនខ្ញុំសូមវាយ password ថ្មីមួយទៀតបាទ អញ្ចឹងយើងដាក់អក្សរធំអក្សរតូចលេខតែប៉ុណ្ណឹងបានដែរបាទអញ្ចឹងបងប្អូនឃើញស្រាប់ហើយនៅពេលដែលយើងវាយត្រឹមត្រូវគឺវានឹងឲ្យយើង submit តែម្ដងហើយខាងក្រោមយើងចង់ដាក់ username ក៏បានយើងមិនចង់ដាក់ក៏បាន username ហ្នឹងគឺអាចប្រើប្រាស់ចំនួន Gmail ក៏ប៉ុន្តែ វាអត់មាន សិទ្ធិក្នុងការ forgot password អីទេអញ្ចឹងអឺអាហ្នឹងពេលដែលបងប្អូនដាក់ទៅវាអាចនឹងខុសអា Gmail ខាងលើក្រោមនេះបងប្អូនតែងច្រឡំណាអញ្ចឹងខ្ញុំគិតថាមិនបាច់ដាក់ទេកន្លែងហ្នឹងមិនបាច់ដាក់អញ្ចឹងយើង submit តែម្ដង បាទបន្ទាប់ពី submit បងប្អូនត្រូវ check Gmail អញ្ចឹងយើងចូលទៅក្នុង Gmail របស់យើងមក Gmail ដែលយើងបានបង្កើតថ្មីមិញហ្នឹងបាទគឺយើងចូលមកនេះបាទឈប់យើងសូមបង្ហាញនេះបន្តិចសិនបាទនេះចឹងបងប្អូនឃើញមានសារមូនធូនមួយនេះនេះសារមូនធូនថ្មីថ្មីនេះគឺយើងចុចទៅលើ email address verify នេះតែម្ដងហើយចុច activate now តែប៉ុណ្្នឹងគឺជាការស្រាច់ឲ្យបងប្អូនបាទ ចឹងបងប្អូនចាំមើលទាំងអស់គ្នាគឺឃើញជាប់ Gmail Auto នៅខាងលើតែម្ដងហើយខាងលើ ខាងក្រោមគឺដូចគ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេឥឡូវភ្លើងដាច់អ្នកទាំងអស់គ្នាអធិស្ឋានផងអញ្ចឹងអធិស្ឋានសម្រាប់ថ្ងៃនេះធ្វើរៀងលឿនបន្តិចណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ